បានផុសហើយរៀងធូរទ្រូងបន្តិចផុសទៀតហើយបើដឹងថារូបរាងខ្លួនឯងប្រែប្រួលមិនបន្ថែខ្លះទៅផុសទៅវារៀងធូរម៉េចឃើញប្រពន្ធខ្លួនឯងផុសដែរអ្ហ៎ខ្ញុំស្មានតែប្រឡប់ប្រពន្ធខ្លួនឯងចោលបាត់ហើយព្រមតែឃើញសកម្មភាពអីសោះ like ក៏មិន like comment ក៏មិន comment បើរកអ្នកផ្សេងវិញណាចូល comment គេរហូតហើយអូនឯងគិតតា តាមដានប្តីពីរឿងអស់ហ្នឹងទៅកុំមើលរូបរាងខ្លួនឯងអសោះមើលក្នុងកញ្ចក់អត់អាក្រក់មើលខ្លាំងណាស់ ជីវិតរឿងហង្សាផ្លូវចិត្ត